យ៉ាអូខេសួស្តីអ្នកគ្នាបាទវិលត្រឡប់មកវិញជាមួយនឹង Channel VTK Visual អ្នកគ្នាទេបាទថ្ងៃនេះគឺខ្ញុំមកប្រាប់អ្នកគ្នាពីរបៀបទាញយកយុវៈហ្នឹងហើយអ្នកនរគ្នាបាទអញ្ចឹងអ្នកគ្នាគ្រាន់តែ download នៅ link Telegram បាទ download Telegram មួយមកបាទអូខេអញ្ចឹងអ្នកគ្នាគ្រាន់តែចូលកាន់ Play Store បាទអញ្ចឹងអ្នកគ្នាចូលកាន់ Play Store អ្នកគ្នា search ពាក្យថា Telegram LE បាទនេះបាទនេះគឺជា Telegram ហ្នឹងឯណាគ្នាអញ្ចឹងអ្នកគ្នាគ្រាន់តែ download វាយកបាទដោយសារតែខ្ញុំបាន download វាហើយបាទអញ្ចឹងអ្នកគ្នាគ្រាន់តែចុចពាក្យថាដល់ install វាមកអូខេពេលនេះហើយអ្នកគ្នានឹងដោនវាបានទាំងហើយអ្នកគ្នាចុចចូលទៅលើ Telegram ហ្នឹងមកបាទយេអញ្ចឹងអ្នកគ្នាចាំមើលចាំខ្ញុំដាក់ឲ្យ link បាទ link group នេះនឹងដែរអ្នកគ្នាអ្នកគ្នាមួយចំនួនបងប្អូនមួយចំនួនយើងគាត់ប្រហែលជាដឹងខ្លះខ្លះហើយបាទពីរបៀបអឺដាក់ចង្វាក់នៅតាម Telegram បាទអញ្ចឹងអ្នកគ្នាគ្រាន់តែ download Telegram ហើយបង្កើតវាមួយមកបាទបង្កើតហើយអ្នកគ្នាចុចទៅលើ link នៅខាងក្រោមវីដេអូរបស់ខ្ញុំបាទដែលខ្ញុំកំពុងតែនិយាយហ្នឹងខ្ញុំដាក់ link នៅក្រោមវីដេអូហ្នឹងហើយអញ្ចឹងអ្នកគ្នាគ្រាន់តែចុចលើ link ហ្នឹងមក ចូលមកដល់ក្នុងក្រុមនឹងតែម្ដងបាទបាទអូខេអញ្ចឹងពេលចូលមកដល់កន្លែងហ្នឹងអ្នកគ្នាគ្រាន់ចុចទៅលើរូបមនុស្សអូខេនេះសារថ្មីបាទកន្លោអ្នកគ្នាដឹងនេះសញ្ញាពណ៌សសហ្នឹងខ្ញុំនឹងចុចចំរូបមនុស្សអ្នកគ្នាជួយលើរូបមនុស្សហ្នឹងមកអូខេអញ្ចឹងអ្នកគ្នាអង្កលពាក អង្កលមករហូតមកបាទអង្កលដល់ទី3អានេះមើលនេះ1 2 3អូខេ ដល់ពាក្យថា link អានេះ link អានេះដល់អាទី3បាទ1ភាសាម៉ៃបាទ1 2 3អូខេបាទនេះគឺជា file file style ខ្មែរអូខេអ្នកគ្នានេះអញ្ចឹងឧទាហរណ៍អ្នកគ្នា download ចង្វាក់នេះមួយអ្នកគ្នាគ្រាន់តែចុចលើនឹងមកបាទនេះឃើញអាបន្ទាត់លឿងលឿងនេះវាកំពុងតែដើរបាទអញ្ចឹងវាកំពុងតែដើរដើរពេលណាពេញបាទចាំមើលចាំឲ្យវាដើរពេញសិនអូខេ ចឹងអ្នកគ្នាបាទកុំភ្លេច Subscribe អ្នកមួយអ្នកមួយមកបាទអូខេនិយាយពីចង្វាក់វិញវាមានច្រើនបាទជាងសូមរងចាំតិចជើមើវាដើរពេញឡើយអ្នកគ្នាជើមើខ្ញុំប្រាប់ពីរបៀប sale វាយ៉ាអូខេអ្នកគ្នាឥឡូវចិត្តពេញហើយបាទអញ្ចឹងចាំរងចាំបន្តិចបាទមិញខ្ញុំ scope វីដេអូ flat បាទ scope video អូខេអញ្ចឹងសូមរងចាំបន្តិចបាទ យ៉ាអូខេអ្នកគ្នាចង្វាក់នេះដែរគឺវាបានពេញមកអញ្ចឹងអ្នកគ្នាគាត់ចុចលើហ្នឹងមកយ៉ាពេលចុចហើយវានឹងលោតវាលោតអអយើងតែម្ដងមកលោតអអនៅកន្លែងហ្នឹងតែម្ដងអញ្ចឹងអ្នកគ្នាគាត់ចុចលើហ្នឹងមកបាទអ្នកគ្នាគាត់ចុចលើឡើងមកហើយវានឹងចូលទៅក្នុងអបាទអញ្ចឹងអឺខ្ញុំបញ្ជាក់ម្ដងទៀតបាទ អ្នកគ្នាគ្រាន់ចុចពាក្យ download លើអាហ្នឹងមកហើយអ្នកគ្នាចូលទៅកាន់អក net របស់អ្នកទាំងអស់គ្នាមកហើយអ្នកគ្នាចូលទៅកាន់អាកន្លែងដែលខ្ញុំបានប្រាប់កាលពីដំបូងដំបូងហ្នឹងកាលពីវីដេអូមុនហ្នឹងអ្នកគ្នាអ្នកគ្នាចូលពាក្យ sheet ហើយចូលទៅពាក្យថា download មកហើយវានឹងមានចង្វាក់នៅក្នុងហ្នឹងទាំងអស់ហ្មងអ្នកទាំងអស់គ្នាបាទចឹងអរគុណច្រើនបាទចំពោះការទស្សនាវីដេអូនេះបាទកុំភ្លេចជួយចុច Subscribe អ្នកមួយមកបាទហើយបើមានចម្ងល់អីខាង មិនមានចម្ងល់អីទៀតបាទកុំភ្លេច comment នៅក្រៅវីដេអូទៅខ្ញុំនឹងឆ្លើយតបទៅកាន់អ្នកទាំងអស់គ្នាបាទហើយខ្ញុំសូមកាន់តែពេលទោសបងបាទដោយសារតែការនិយាយទៅវាមានភាពតាក់តាក់មែនតើអ្នកគ្នាចឹងដោយសារតែខ្ញុំអត់សូវចេះនិយាយបាទអូខេចឹងបាទអ្នកទាំងអស់គ្នាខ្ញុំធ្វើវីដេអូអើយជាវីដេអូ blog ឬជាវីដេអូ funny ផ្សេងផ្សេងចឹងអ្នកគ្នាគាំទ្របាទ ជាងមកគ្រប់ត្រជួយគំរាមអ្នកមួយបាទដោយសារតែខ្ញុំផុសវីដេអូប្រភេទ blog ឬក៏ប្រភេទ funny ទៅវាអត់មាន view មើលទេអ្នកគ្នាអត់មាន view ទេបាទអញ្ចឹងខ្ញុំសំណូមពរអ្នកគ្នាជួយបាទជួយ view ម្នាក់មួយម្នាក់មួយដើម្បីខ្ញុំមានទឹកចិត្តនិងមានកម្លាំងចិត្តក្នុងការផលិតវីដេអូជាបន្តទៀតបាទអូខេអរគុណច្រើនបាទអញ្ចឹងបាយបាយចាំជួបគ្នានៅវីដេអូក្រោយទៀតបាទ